ប្រយ័ត្នចាស់ចាស់គាត់ឃើញឯគាត់ស្រែកកុំស្លៀកខ្លីពេកប្រយ័ត្នលិចអីអីហើយអ្នកខ្លះស្លៀកវែងនៅឯខាងក្រោមចំណែក ខាង លើបញ្ចេញឯសាច់ខ្ចីបើវែងទាំងអស់វាបកាច់យកអីខ្លះស្បែកដូចកបីចង់ស្លៀកខ្លីដែរអ្នកខ្លះ I'm it when ពេលគេលឺហើយប្រហែលជាគេខឹងវីវគេឡាយជេរយើងឥឡូវហ្នឹងដល់អញ្ចឹងមិនដឹងជាធ្វើយ៉ាងណាតែធ្វើយ៉ាងណាទេចុះបើរិះគន់បាន